ប៉ាគូស្រីប៉ាត្រេកអរណាស់ដែលកូនមកទីកន្លែងនេះវត្តមានរបស់កូនគឺជាពន្លឺមួយនៅក្នុងកម្មវិធីនេះហើយបងកុំអារម្មណ៍ថ្ងៃណាមួយគាត់នឹងទទួលស្គាល់បងនៅដល់គឺគឺជាម្ចាស់កម្មវិធីរបស់យើងនៅក្នុងយុគនេះ គាត់មិនមែនត្រឹមតែជាអ្នកជំនួយម្នាក់ទេគាត់គឺជាប្រធានដែលមានអំណាចធំជាងគេនៅទីនេះសំជើញគួយសំជើញសួស្ដីលោកវងគឺជាមនុស្សចលនណាស់ហើយគឺជាមនុស្សម្នាក់ដែលលោកអាចទុកចិត្តបានទៀត 化学。 ការិយាល័យរបស់លោកត្រូវគេលួចចូលហើយ ត្រកចេញចូលភ្លាមទៅគឺជានដាទៅលោកគ្មានបញ្ហាត្រង់តនដាធ្វើរឿងនេះទេបញ្ហានៅត្រង់ថាអ្នកណាជាអ្នកបញ្ជាកុំអីយកបានហើយឆាប់ចេញពីទីនេះ យកគុយតម្លាក់ភ្លាមទៅទៅអស់ខ្ញុំជាអ្នកបញ្ឆោតពួកវាចាំជួបគ្នានៅកន្លែងប្រជុំណារើសរាអាចកែប្រែបានទេអ៊ីស៊ូ គុណដែលបានមកពួកយើងបានស្គាល់គ្នាទៅវិញទៅមកទៅតាមគេឈ្មោះយើងទាំងអស់គ្នាធ្វើការងារជាឯករាជ្យប៉ុន្តែបើយើងធ្វើការរួមគ្នានោះកីឡារបស់យើងគឺប្រកបជាល្បីឈ្មោះការណែនាំកីឡានេះគឺបានរហ័សណាស់គឺត្រូវបានគេចុះនៅក្នុងបញ្ជីកីឡាទៀតផងខ្ញុំលីអនសួស្តីខ្ញុំលោកកិនខ្ញុំកែនជី យើងនឹងបង្កើតជាពីរក្រុមមានគឺ double នោះទេនឹងអ្នកឈ្នះនៅទៅដល់ទីនោះមុនគេ chào sô bò anh action, vamos, acción. ¡Eh, te Cir maksum maksum. លេបាឡូមែនយូរយកហើយមែនហើយនេះជាកីឡាដល់ល្បីបីអញគឺជាមនុស្សមានសំណាងមែនតើហើយហើយតែឯងមកពីកាណាដាដែរបីអាហ្វ្រិកគឺនៅគីនសាសា គឺជើងខ្លាំងនៅបកកចាំតពុនសិនទៅអាស៊ីហើយទៅហើយទៅនៅបង្គកនោះពួកឯងទាំងអស់គ្នាគឺគួរទៅជួយខ្ញុំគេជាមនុស្សរបស់ខ្ញុំណាសុំទោសខ្ញុំសន្យាជាមួយនឹងកូនខ្ញុំថាទៅផ្ទះវិញតែចំពោះរឿងផ្លៃផ្លៃវាស័ក្តិសមនឹងខ្ញុំណាខ្ញុំនឹងជួយឯង វាគឺជារឿងរបស់ខ្ញុំដែរមុននឹងក្រោយយើងគោះតបាយគ្នាទេហេតុអីក៏ពួកយើងទាំងអស់គ្នាមិនទៅប្រទេសថៃយើងត្រូវសម្រេចចិត្តរកពេលវេលារបស់យើងគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តនេះ ឲ្យលឺឡើងទៅអូកន្លែងនេះស្អាតណាស់លីអូពេលណាទៅការហាត់ចាប់ផ្ដើមទៅណោះយើងត្រូវបញ្ចប់ការងារនេះដើម្បីត្រឡប់ទៅផ្ទះវិញរឿងនេះត្រូវធ្វើឲ្យបានសម្លាញ់ព្រោះថាវាគ្រោះថ្នាក់ខ្លាំងណាស់ណាអើយអស់ចាំមែនដូចយើងនៅឋានសួគ៌យ៉ាងអញ្ចឹងលីអូអាហាទាំងអស់គ្នាទៅថាទីនេះជាផ្ទះរបស់ពួកឯងទៅចុះណា ជាផ្ទះរបស់ពួកយើងហ៎ ខ្ញុំកំពុងតែបារម្ភពួកយកបានហើយបង្ហាញគេទៅខ្ញុំមិនទាន់យកមកបានទេគឺខ្ញុំបានຕົកនៅកន្លែងនោះហើយអភ័យទោសឲ្យពួកយើងផង ដែលធ្វើឲ្យពួកលោកខាតពេលវេលាពួកលោករកអ្នកផ្សេងទៀតចាហើយជប់សិននេះគ្រាន់តែនិយាយលេងទេ ចវាយអត់តការពួកយើងមិនដល់ទៅដើម្បីធ្វើកិច្ចការនេះពួកយើងនឹងខំប្រឹងប្រែងធ្វើឲ្យទាល់តែបានល្អទេធ្វើយ៉ាងម៉េចទៅត្រូវប្រើកញ្ញាំទៅលើគេហ៎ពួកយើងសុំទោសលោក ដើម្បីឲ្យលើកលែងឲ្យពួកយើង ជាមួយនឹងក្រុមចោរទាំងនេះគឺយើងបានធ្វើឲ្យលោកហ្វុងមានការម៉ាស់គឺធ្វើឲ្យគាត់អាប់អោនកិត្តិយសនៅក្នុងទីក្រុងនេះពួកឯងជាពាក់យើងទៀតឲ្យខិនឯងចាំមិនបានណាីតណូឯងដឹងពីវិន័យរបស់ យើងហើយ សម្រាប់ជឹករបស់យើងមិនអាចរៀបការជាមួយនឹងពួកបរទេសបានឡើយពីព្រោះទឹកខ្ញុំឆ្លាញ់ស្រីចិនម្នាក់ខ្ញុំត្រូវទៅទទួលទណ្ឌកម្មខ្ញុំត្រូវគេបណ្ដឹងចេញដូចជាអ្នកបំរើលោកជឿខ្ញុំចុះវីសាវ៉ាខ្ញុំនឹងត្រឡប់ទៅផ្ទះវិញនៅក្នុងនាមជាគ្រូម្នាក់ហើយនៅស្ដាងកិត្តិយសរបស់ខ្ញុំដែលបាត់បង់នោះខ្ញុំមិនអោយបរាជ័យទៀតទេ បើសិនជាប្រាជ័យឯងកាន់តែខាត់បងថែមទៀតរួមទាំងជីវិតរបស់ឯងនៅប្រពន្ធរបស់ឯងទៀតណាខ្ញុំអាចបានជោគជ័យបើខ្ញុំអាចរៀបចំនៅ ចំណុចខ្សោយរបស់លោកហ្វុងគឺខ្ញុំបានដាក់ដៃរបស់ខ្ញុំនៅក្នុងក្រុមរបស់គេទៅហើយហើយខ្ញុំក៏ជាកូនប្រសាររបស់គេទៀតឯងត្រូវដឹងដែរអាខេននឹងទីស៊ូនោះ ពួកគេអាចក្បត់ឯងគ្រប់ពេលវេលាបាន ពួកគេក៏ជាជនជាតិចិនដែរវាគឺជារឿងងាយសម្រាប់ពួកគេអនុវត្តទៅពេលក្រោយទៀតពួកគេកំពុងតែស្រែកឃ្លាន ពួកគេនឹងបានឃើញរហូតដល់ទីបញ្ចប់ បាទសូមជើញសូមចេញទិញទៅតែកាយសូមជួយមើលហូតទៀវមកទៀវមកទៅអបាត់សូមត្រូវការទៀវមកទៀតគឺសាច់ក្រក់មែនទេអាហ្នឹងអូតិចតិចគឺមិនសាច់ក្រក់ទេគឺខ្ញុំត្រូវការទៀវមកណាតែសូមចេញមើលទៅចុះថ្លៃបន្តិចទៅសាច់ក្រក់អាហ្នឹងឯងសាច់ក្រក់អាហ្នឹងអាហ្នឹងគេហៅសាច់មន់អាសាច់ក្រក់សាច់មន់ណាអូខ្ញុំត្រូវការសាច់មន់ត្រូវការសាច់មន់ណាសាច់មន់សាច់មន់សាច់មន់អូបានបានចាំផ្លែតអូសម្រាប់គ្នា3ទៀតណា អូទេទេទេមិនមែនអានឹងទេមិនមែនទេគឺខ្ញុំត្រូវការត្រូវការកាទៀវមន់កាទៀវមន់ណាគឺមន់មន់មន់លោកដឹងដែរទេហ៎មន់នេះមន់នេះនេះនេះសាញ់អូខ្ញុំយល់ហើយយល់ហើយយល់ហើយខ្ញុំយល់ហើយយល់ហើយយល់ហើយអូពូលបងមកទាំងថ្ងៃតែមកហើយណាអូខ្ញុំយល់ចាំខ្ញុំឲ្យ ទៅពូលបងខ្ញុំមិនដែលខ្វះមកបាត់ណាទេ Hehehehe មិនដែលខ្វល់លបងទេហើយលបងភាសាកាទៀវសិនទៅខ្ញុំធ្វើឲ្យហើយលបងចាំ plan ណា Let's give ហ៎គ្មានដាប់គេធ្វើយលីទេសម្លាញ់ហ៎បើភ្លេចចោលទៅវិញកុំអី អើយទាំងអស់គ្នាសុកចិត្តឈរនៅស្ងៀមឲ្យគេធ្វើបែបនេះចុះទៅអើយអូយខ្ញុំសូមវល់ខ្ញុំដែរនៅស្ងៀមបានទេណែធ្វើចិត្តឲ្យតិចបន្តិចទៅលោកទៅខាងក្រោយនោះបាយនៅខាងនោះវាសល់ដែរតាបាទបាទលោកទៅទៅខាងនោះលបងអា លបង ត្រឡប់ទៅវិញទៅវាគ្មានរឿងស្អីនោះទេទៅយើងតតតតលបងតតតតអូយ អើល្អប្រសើរណាស់សម្លាញ់ពួកគេកំពុងតែសប្បាយចិត្តវើយចុះទៅកុំខ្លាចអីចុះទៅចុះទៅចុះទៅចុះទៅយ៉ាមិនក្រនបាទេបែ ហើយចង់ទៅជួបតារបស់ឯងហ៎ខ្ញុំមកសន្យាជាមួយខ្លួនឯងថាខ្ញុំនឹងទៅហើយបែបពីគាត់យូរប៉ុណ្ណាហើយនឹងការពិតតែខ្ញុំស្គាល់គាត់ទេ ប្រហែលជាហេតុនេះហើយបានជាខ្ញុំខ្លាចគាត់នឹងសប្បាយចិត្តបើសិនជាបានឃើញឯងនោះខ្ញុំក៏សង្ឃឹមចឹងដែរថាគាត់នឹងសប្បាយចិត្ត ឈាមរបស់យើងបានលើកឡំនៅទីនេះគឺមានកិយាគូសាទេ ដែលរកអនាគតឲ្យពួកយើងហេតុអីក៏ត្រូវបំផ្លាញអ្វីអ្វីគ្រប់យ៉ាង នៅពេលដែលយើងចិត្តបានសម្រេចហើយនោះយើងបានធ្វើខុសហើយខេន តាំងពីចាប់ដំពីដំបូងម្ល៉េះបងស្រីខ្ញុំជាអ្នកគិតថាគេជាអ្នកយល់អ្វីអ្វីទាំងអស់ក្រុមត្រីកោះនោះនឹងសម្លាប់ពួកយើងនៅអ្វីដែលពួកយើងបានធ្វើបើពួកគេមិនសម្លាប់ទេគឺគីតាណូសម្លាប់ដែរ អូនគិតខុសហើយ ពួកគេនៅត្រូវការយើងគាត់មិនបានខំតស៊ូដើម្បីចិញ្ចឹមឲ្យពួកយើងคลายទៅជាអ ுக ្រិតជននោះទេដោយសារតែសាច់ឈាមរបស់គាត់នេះហើយបានជាក្រុមត្រីកោណត្រូវដេញតាមពួកយើងគឺត្រូវតែកម្ចាត់ចោលប្រាប់បងមក គាត់ចេញពីពួកយើងដើម្បីអ្វីទៅគឺចេញពីទុកសោកនិងការភ័យខ្លាចក្នុងជីវិតណាគាត់ស្លាប់ហើយខេនគាត់មិនបានបោះបង់យើងចោលឡើយគឺគាត់ស្លាប់បើនៅមកទីនេះដើម្បីអូនទៀត ណែទាំងអស់គ្នាមិនគិតនរគ្នាក្រៅហាត់ទេអី เชื่อมาโจรจัดแบบนี้เต้สามเบอร์เตอร์สำลัยบ้านตดอเตยงประหยัดพอเว้ย 소문타임 들어올 때 Pokemon Roruti. ព្រះសិឯងមិនបានទទួលដំណឹងទេអីលីអូអត់ស្គាល់ពួកគេទេ ambum trikal tau. terjul. អំពីអំពើហិង្សារបស់ឯងឯងត្រូវតែយកជើងរបស់ឯងសូកចូលទៅក្នុងស្បែកជើងអ្នកដែលឯងត្រូវវាយប្រហារ 大应。 ហើយប្រសិទ្ធបាងកកគឺជាសមរភូមិប្រយុទ្ធមិនមែនជីកកន្លែងលេងទេណាលើឡើងទៅឲ្យលើឡើង គុណហើយសម្រាប់ការជួយរបស់នាងណាលោកចូលមកតំបន់របស់គេហើយនាងនិយាយបានថាយ៉ាងម៉េចពួកយើងគ្រាន់តែចង់បង្ហាត់រៀនតែប៉ុណ្ណោះតាហាត់ទេគេមិនបានឃើញពួកយើងនៅជាមួយគ្នាទេចេញទៅវិញទៅបើមិនចឹងទេគេនឹងសម្លាប់ពួកលោក ឯងគួរទៅប្រាប់ពួកយើងឲ្យដឹងខ្ញុំក៏មិនដឹងថាមានរឿងបែបនេះដែរពួកគេគ្រាន់តែចង់បំភ័យឲ្យខ្ញុំចេញតែប៉ុណ្ណោះទេប៉ុន្តែពួកឯងគឺត្រូវប្រឈមមុខជាមួយនឹងពួកគេណាវាបានរៀបចំរួចអត់ទៅហើយទេគ្មានការរៀបចំស្អីទេ បើមិនប្រជុំមុខទេពួកយើងត្រូវស្លាប់ណាខ្ញុំសុំទោសប៉ុន្តែខ្ញុំមិនព្រមបោះបង់ការហាត់នេះទេនៅថ្ងៃដែលឯងបណ្ដោយឲ្យភាពលុបលុនដែលនៅក្នុងចិត្តរបស់ឯងធ្លាក់នៅក្នុងដៃរបស់គេនោះដល់ពេលនោះគឺវិញ្ញាណពេលទៅហើយ ឯងគិតធ្វើសិនត្រូវបដូរទីតាំងហើយបើឯងពិចារណាម្ដងទៀតយើងត្រូវស្វាគមន៍ឲ្យដដែលអរគុណឲ្យសម្លាញ់ខ្ញុំក៏ត្រូវទៅដែរហើយចុះឯងវិញខ្ញុំក៏ត្រូវទៅផ្ទះរបស់ខ្ញុំវិញដែរនៅមួយយប់សិនហើយចាំថ្ងៃស្អែកទៅជាមួយគ្នាក៏មិនទាន់យឺតពេលនៅឡើយដែរបានហើយ ទៅរកស្ថានភាពសិនទៅនៅមិនឆ្ងាយទេលោក យ៉ាងមិនដែរបើមិនទេខ្ញុំកំពុងទ្រាបហើយឯងកំពុងទ្រាបហើយហ៎ទេទាំងអស់នេះគឺឈ្មោះរបស់អ្នកស្លាប់ដូច្នេះមិនត្រូវភ្លេចពួកគេទេឯងនិយាយបាននេះថាម៉េចណាសង្គ្រាមនៅក្នុងភូមិរបស់ខ្ញុំណាគឺការទម្លាក់ក្របបែកខ្ញុំមិនភ្លេចទេ ない残骸សួស្តីគឺខ្ញុំគេនៅទីនោះទេណាចាគេនៅទីនេះចង់និយាយជាមួយគេទេបានណាស់និយាយទៅឲ្យគេនិយាយមកសួស្តីកូនប្រុសប៉ាក្រាន់តែចង់និយាយថាប៉ាស្រឡាញ់កូនប៉ាកំពុងតែគិតពីកូនណាប៉ាពិតជាគិតពីកូនមែនមែនហើយប៉ាមិនដាល់ភ្លេចកូនម្ដងណាទេ មែនហើយកូនប្រុសប៉ាមិនដែលបោះបង់កូនចោលទេណាប៉ាប៉ាខ្ញុំនឹកប៉ាប៉ាណាប៉ាស្រឡាញ់ម៉ាក់របស់កូនម៉ាក់ប៉ាចង់និយាយជាមួយម៉ាក់បងសុខសប្បាយទេបងមិនអីទេណែស្ដាប់បងណាខ្ញុំប្រាប់បងយ៉ាងម៉េចទៅណែលាសិនហើយលាហើយថែរក្សាខ្លួនជួបគ្នាឆាប់ឆាប់នេះណាបានជួបគ្នាឆាប់ឆាប់ ហើយលេខគ្នា ទេក្រនតបាយគ្នាប្រយ័ត្នប៉ុណ្ណោះទេអុយមានស្រីផ្សេងឯងកំពុងត្រមមើលហើយមិនដឹងជារនណាពេញចិត្តទេ ពួកយើងគិតធ្វើយ៉ាងម៉េចអាយនិយាយមកនេះថាម៉េចនឹងខ្ញុំមិនបានធ្វើដំណើរតាមយន្តហោះពីចម្ងាយមកកាន់ទីក្រុងបាងកកនេះដើម្បីរត់គេចនោះទេតែយើងមិនទាន់បានបញ្ចូលល្បីនោះទេ បាននេះថាយ៉ាងម៉េចទៅ ជាល្បិចរបស់អាស៊ីនាងចូលទៅក្នុងបាក់របស់ពួកគេខុសហើយឯងមិនដឹងរឿងស្អីទេការចងចាំរបស់អញទៅណាអត់ទៅហើយចាំប្រុសស្អែកសិនទៅយ៉ាងម៉េចដែរទៅខ្ញុំដឹងលោកកែណាអ្វីដែលនាងបានឲ្យអញគឺទុកប៉ុណ្ណោះណាបំភ្លេចនេះចោលទៅ ពេលជីឯងបំផ្លាញជីវិតរបស់ខ្លួនឯងហើយកុំរវល់នឹងគេអីឯងគ្មានតម្លៃស្អីទៀតទេទេឈប់ទៅគេជីកុំអី នាងត្រូវការស្អីនឹងនេះមិនជាអ្វីដែលខ្ញុំចង់និយាយនោះទេណាកុំរវល់នឹងខ្ញុំអីបានយើងអាចនិយាយគ្នាបានទេអឺ ឲ្យនាងខ្លាចស្អីទៅខ្ញុំចង់និយាយថានាងបានមកលើខ្ញុំហើយនាងនៅស្ងៀមទៅ អូកូនប្រុសខ្ញុំត្រេកអរណាស់ដែលបានទទួលលោកនៅទីនេះនៅក្នុងផ្ទះរបស់ខ្ញុំនេះហើយខ្ញុំយល់ព្រមមកទីនេះមិនព្រោះតែខ្ញុំចង់ឲ្យកូនស្រីខ្ញុំសប្បាយចិត្តតែប៉ុណ្ណោះឯងនេះជាការល្អណាស់ដែលបានឃើញលោកប៉ាបិទថតទុកយ៉ាងនេះហេតុអីក៏ត្រូវបន្តការប្រយុទ្ធទៀតតម្លៃរបស់យើងគឺខុសគ្នាឆ្ងាយណាស់យ៉ាគូសាតើធ្វើយ៉ាងណាទើបឲ្យឯងយល់បាននោះអំពីត្រីកោនរបស់បុព្វបរោះរបស់យើងខ្ញុំដឹងថាខ្ញុំនឹង មិនអាចទុកចិត្តឯងបានទាត់ទេសោះទីទៅនោះអកខ្ញុំសុំទោសអរគុណដែលលោកទុកចិត្តពួកយើង លោកហ្វុងបានរងចាំយូរហើយសម្រាប់កូនប្រុសរបស់គាត់ជាអ្នកសំណងរាជចង់ឲ្យបាត់គាត់គឺត្រូវតែសម្លាប់គាត់ជាមុន លើកនេះគឺយើងត្រូវធ្វើឲ្យបានជោគជ័យអឺចាំខ្ញុំនៅទីនេះសិនហើយ ai chị ly tê ថ្ងៃនេះមិនបានទេចាំថ្ងៃស្អែកចុះចាំអត់ទៀតណាពួកគេធ្វើបានល្អណាស់ឥឡូវយ៉ាងម៉េចពួកយើងក៏មិនអាចវាយជាមួយនឹងពួកគេបានដែរខ្ញុំក៏ចង់ដែរថាម៉េចកុំគិតពីខ្ញុំអីយ៉ាគូលីសិនហើយគេនិយាយត្រូវគេមានកូនហើយ ប៉ុន្តែខ្ញុំមកជាមួយនឹងពួកឯងខ្ញុំបានបាត់បង់កន្លែងហៅរបស់ខ្ញុំហើយខ្ញុំបញ្ជូនគេទៅដល់ពលានយន្តហោះហើយចាំត្រឡប់មកវិញបានយកទៅទាំងអស់គ្នា ខ្ញុំទៅជាមួយផងទៅបានទេអ្នកនៅទីដូចខេនគេចង់និយាយជាមួយនាង គេចង់ធ្វើកិច្ចការដោយគ្មានរូបខ្ញុំនិយាយទៅនិយាយរឿងនេះទៅប្រាប់គេដល់ខ្លួនឯងតែម្ដងទៅណាអាចរ៉ៃនេះវាមិនយល់ទេចេះឆៃពីនេះទៅអាចរ៉ៃអាចរត់ទៅណា ឈប់សិនឯងចង់គេចទៅណាមកតាក់ខ្ញុំអលលឹងមកអលលឹង លោកតារបស់លោកនិយាយថាលោកនឹងមកគាត់បានប្រាប់ពួកអាត្មាថាលោកមានរឿងរ៉ាវច្រើនណាស់អាត្មាមានអារម្មណ៍ថាអាត្មាបានដឹងរឿងរ៉ាវរបស់ញោមជាងញោមដឹងរឿងរ៉ាវរបស់ខ្លួនទៅទៀត។ ធ្វើដំណើរពីចម្ងាយរកពួកយើងល្អហើយកណាអរគុណលោកតាហើយលោកតារបស់ញោមគឺមានមោទនភាពដែលបានដឹងថាញោមបានមកនៅក្នុងចំណោមពួកអាត្មាកណាគួរតែមកបានមុនតិចទៅបានគាត់នៅតែឲ្យពួកអាត្មាបានដឹងថាញោមជាវិញ្ញាណរបស់គាត់ នៅកំពុងតរងចាំញោមអារាមនេះគឺជាកន្លែងរបស់គាត់ គាត់មិនបាន ចេញទៅណាទេគឺគាត់បាននៅជុំវិញទីនេះ គាត់នៅតាមដើមឈើតាមខ្យល់និងនៅក្នុងខ្លួនរបស់ញោម យើងឃើញទីបើយល់ប្រាប់ខ្ញុំរឿងមួយហេតុអីទៅថាត្រូវជួយជីវិតខ្ញុំដល់របៀបណាស់មែនទេហើយឲ្យខ្ញុំនៅទីកន្លែងនេះបានទេលោកមិនអាចយល់បានទេប្រាប់ខ្ញុំមកគេតែងតែរកខ្ញុំបើគ្មានគេទេខ្ញុំក៏ស្លាប់បាត់ទៅហើយពេលនេះខ្ញុំមិនអាចបោះបង់គេចោលបានទេគេគេមិនដឹងដូចជានរណាទៅគេជាបងប្រុសរបស់ខ្ញុំ ចឹងឲ្យខ្ញុំជួយនឹងទៅលោកវង បានរងចាំយូរហើយសម្រាប់កូនប្រុសគាត់ត្រូវទទួលមរតកចង់ឲ្យគាត់បាត់គឺត្រូវតែសម្លាប់គេ ពីតនោមិនមែនបោកប្រាស់យើងទេបំភ្លេចប្អូនស្រីរបស់លោកចោលទៅពួកយើងអាចធ្វើការបានដោយមិនចាំបាច់នាងក៏បានដែរបើគេធ្វើការជាមួយម្នាក់នោះគឺយ៉ាងម៉េចទៅ នាងមិនខ្លាចទៅជាមីក្រូថ្នាក់ទៅហើយលោកគិតច្រើនពេកហើយឥឡូវដល់ពេលដែលត្រូវធ្វើហើយណាត្រូវតែគិតនឹងបន្ថយទៅការខុសឆ្គងរបស់ពួកឯងប្រាប់អូនស្រីរបស់ លោកទៅថាគឺនាងជាអ្នកនាំពួកយើងចូលក្នុងរឿងនេះហើយបន្ទាប់ពីចាប់ចម្រិតគីតណូមកគឺគេនៅទទួលពួកយើងចូលទៅក្នុងក្រុមរបស់គេ ត្រូវតែមានការលះបង់បើដូច្នេះយើងត្រូវតែធ្វើដូចជាអតីតគីតិណូកំពុងតែពឹងពាក់យើងហើយនេះគឺជាឱកាសចុងក្រោយរបស់យើងយើងមិនត្រូវធ្វើឲ្យគេខកចិត្តម្ដងទៀតទេនេះគ្មានពេលនិយាយពីចំណុចខ្សោយទេឡើយណា ហេតុអីក៏ឯងមិនមកទីកន្លែងនេះយើងត្រូវនិយាយឯងចង់និយាយស្អីនិយាយពីរឿងស្អីពីកូនប្រុសរបស់លោកហ្វុងនោះតើសំដែងទៅនិយាយពីកូនគេនោះកុំធ្វើអីនៅមានដំណោះស្រាយមួយទៀតលោកកែនឹងជួយដល់ពួកយើងបានឯងធ្វើតាមចិត្តឯងចុះបងធ្វើកិច្ចការរបស់បងមិនថាមានអ្វីកើតឡើងនោះទេវាជាកំហុសរបស់ឯង ខាន់ខាន់ខ្ញុំត្រូវតែតគាត់គាត់នាងទៅណាតែប្រាប់មនុស្សម្នេះចាំបានទេអ្វីដែលខ្ញុំនិយាយប្រាប់នាងនោះត្រូវរងចាំណាខ្ញុំនឹងត្រឡប់មករកលោកវិញជឿខ្ញុំចាស់ នេះជារឿងបបប្រារបស់ពួកគេខ្ញុំបានតាមដានពួកគេនៅពេលដែលពួកគេបានធ្វើបាបខ្ញុំលើកទី1ពួកគេនៅស្គៀបទាំងអស់រហូតដល់យើងធ្វើកិច្ចការនេះរួចចំណាំពួកយើងបានទេណា យើងចាត់ការវាពេលក្រោយចុះ រាថាខុសពោះគេណាតែធ្វើនេះដូចជាជ្រុលបន្តិចហើយ ហើយធ្វើខ្ទេចទីអស់ហើយយើងដល់គ្នាចេញពីកន្លែងនេះទៅចាំជួបគ្នាពេលក្រោយទៀត ឯងកំពុងតាមរត់សិនឯងគឺជាអ្នកចាប់ដើមវាយើងគ្រាន់តែធ្វើទៅតាមបណ្ដោះទេឯងបានមកទីកន្លែងនេះធ្វើខុសធ្ងន់ហើយឯងគួរតែស្លាប់ទៅវាសំឯងនិយាយច្រើនពេកហើយណាបើសិនជាឯងចង់សម្រាប់ខ្ញុំឯនោះដល់ពេលនេះខ្ញុំប្រហែលជាស្លាប់បាត់ទៅហើយ យើងមិនគួរទុកចិត្តឯងទេក្តៅចុះទៅឯងដូចជាប្អូនស្រីរបស់ឯងយ៉ាងចឹងនៅពេលនេះឯងខ្លាចទៅជាយ៉ាគូសាឬក៏ក្រុមត្រីកោណហើយឯងត្រូវដោះលែងអ្នកដែលចង់សម្លាប់យើងមុនដូចនេះហើយលើនេះគ្រប់គ្នាធ្វើដើម្បីវាទៅហើយ ូនស្រីគេមកដល់ទីកន្លែងនេះហើយគីតណូបានជួលពួកគេឲ្យមកលួចគួយនេះហើយត្រូវមកយប់នេះដើម្បីចាប់ជីវិតកូនប្រុសរបស់លោកទៀតផងណាការសារភាពមិនមែនជាការសម្របសម្រួលការមើងងាយនោះទេទីប៉ុន្តែដើម្បីការពារអាយុជីវិតរបស់លោកហើយនិងមនុស្សដែលលោកស្រឡាញ់និយាយជឿថាយើងអត់ដល់ម្លឹងឯង វាសនាអាចប្រហារទៅលើមនុស្សគ្រប់គ្នានៅក្នុងសង្គ្រាមសម្រាប់តំនាងម្នាក់មិនត្រូវឲ្យយើងឃើញនាងនៅក្នុងទីក្រុងនេះទៀតទេប៉ុន្តែមុននឹងនាងដកខ្លួនចេញនោះយើងសូមពឹងពាក់នាងធ្វើកិច្ចការមួយអាមេខ្ញុំនឹងបានមនុស្សម្នាក់ទៅត្រូវស្ដាប់អ្វីដែលនាងនិយាយអំពីប្តីរបស់ឯង ថានេះមានគម្រោងការអ្វីអោខ្ញុំសុំទូសម្លាញ់ទៅទៅបញ្ចុះអ្វីដែលបានកើតឡើងទាំងអស់នេះទម្លាក់មកលើខ្ញុំតែម្នាក់បានហើយ ជប់សិនជប់សិនអាខិនជាមួយនឹងគ្នាគ្នារបស់គេនោះគឺបានក្បត់ពួកយើងហើយពួកគេធ្វើការក្រុមរបស់បារាំងដើម្បីរៀបរៀងការចាប់ចម្រិត ឯងនឹងតាមខ្មោចទៀតហ៎ស្ដាប់នៅគិនជីយើងត្រូវតែចេញពីកន្លែងនេះបាត់ហោះឯបាត់រកឃើញយើងហើយពួកគេជិះណា វាយថ្មីរបស់យើង ចង់ឲ្យយើងមកយកជីវិតរបស់នាងនៅក្នុងពេលនេះតែម្ដងនាងសៀម គុណដែលពួកឯងបានជួយប៉ុន្តែយើងមិនអាចទទួលយកអ្នកដែលក្បត់នៅក្នុងចំណោមពួកឯងបានឡើយ ឲ្យតមើលមើលគ្រប់យ៉ាងរៀបចំរួចហើយអភ័យទោយកណាផងកណាគិតដល់មិត្តភ័ក្តិដែលកំពុងទៅនៅក្នុងគ្រោះថ្នាក់នោះ ផ្លូវទៅរកពួកគេនឹងនាំញោមទៅកាន់តែចិត្តលោកតារបស់ញោមគឺតែងតែស្វាគមន៍ជានិច្ចបុត្រាវាយោ ហេតុអីនាងមិនតាមពួកយើងនាងកំពុងតែលេងល្បែងស្អីនេះលោកខ្វល់ខ្វាយស្អីពួកយើងនៅទីនេះព្រោះតែនាងណានាងមិនទាន់បានបញ្យល់ប្រាប់ពួកយើងទេលោកមិនអាចនិយាយបែបនេះបានហេតុអីទៅនាងចង់វាយខ្ញុំហ៎ដូចជាបងប្រុសរបស់នាងទៀតមែនទេគេចង់ជួយតែនាងណា គេចង់ជួយនាងតែឥឡូវគេបានស្លាប់បាត់ទៅហើយគឺវាទៀត គឺគ្មានការអត់ធ្មត់ទេគេចាប់បានជនជាតិបារាំងម្នាក់ហើយពេលនេះនៅណាទៅនៅពេលថ្ងៃនៅក្នុងសួនច្បារសហគ្រាសបើនាងទៅបានទ្វារនោះនាងដឹង ថាខ្ញុំនឹងសម្លាប់នាងទេ កតនាត្រូវតែចេញឲ្យឆ្ងាយពីខ្យល់ត្រូវតែចេញឲ្យឆ្ងាយពីជីវិតកុំខ្លាចស្អីឲ្យសោះខ្យល់អាចនាំឯងមកជួបយើងទៅហើយនៅត្រង់ហ្នឹងឯងឯងមានអារម្មណ៍យ៉ាងម៉េច តាមរស្មីកាឡានទៅឃើញជីនៅណាទៅតែប៉ុណ្្នឹងបានទេ គេនិយាយត្រូវហើយឥឡូវពួកយើងត្រូវឈប់ពួកគេចាប់អូស្រីរបស់ខ្ញុំបានហើយហើយនឹងមើលរបស់ឯងម្នាក់ទៀតពួកវាជាណាគឺពួកយ៉ាកូសាវាបានវាយប្រហារពួកយើងឯងបានបំផ្លាញផែនការរបស់ពួកវាឥឡូវពួកវាត្រូវការជីវិតរបស់ពួកឯងរួមទាំងខ្ញុំទៀតផងណាឯងចង់ទុកចំណាតាមចិត្តចុះ ប៉ុន្តែខ្ញុំត្រូវទៅតាមពួកវា ដើម្បីយកគេត្រឡប់មកវិញខ្ញុំនិយាយតាមត្រង់ចុះពួកយើងប្រហែលជាមិនបានត្រឡប់មកវិញទេហើយក៏គ្មានបង្ខំនរណាម្នាក់ឲ្យចូលរួមជាមួយនឹងខ្ញុំឡើយពួកយើងទៅ6នាក់រួមគ្នាតែម្ដងទៅ ជប់សិនពួកវានៅស្លាប់ខាងលិចចុះឲ្យវិញខ្ញុំទៅជួយជាមួយនឹងលោកអ្នក នាងនៅណានាងមានសុវត្ថិភាពទេ សម្រាប់ពេលនេះហើយគិតធ្វើយ៉ាងម៉េច 也就那样。ឯកក្លាហានប៉ុន្តែប្អូនស្រីរបស់ឯកនឹងស្លាប់នាងមានមិត្តពេលនេះពួកគេកំពុងតែជួយនាងហើយ យ៉ាងម៉េចអាយមិនដូចទេកើតអីនោះគេសប្បាយចិត្តណាស់ដែលបានជួបលោក ឯងបានក្បត់ជាមួយនឹងកូនស្រីរបស់យើងឯងជាចលនដែលវាចូលក្នុងគ្រួសាររបស់យើងឲ្យលុយវាយប្រហារយើងទៀតឥឡូវដល់ពេលដែលត្រូវបកមុខរបស់ឯងចេញហើយខ្ញុំត្រេកអរនៅប៉ាមកទីនេះតើឯងមានសង្ឃឹមអ្វីទៀតឯងបានចាញ់រួចទៅហើយយើងមិនមកទីនេះដើម្បីឈ្នះទេប៉ុន្តែដើម្បីការពារកិត្តិយសរបស់យើងតែប៉ុណ្ណោះបើឯងសម្រាប់វានេះ Ken ឯងនឹងខ្លាចទៅជាមនុស្សម្នាក់របស់ពួកយើង នេះមិនមែនជាអ្វីដែលឯងត្រូវការទេចេញតាមផ្លូវនេះទៅហើយជប់សិនយើងមិនអាចទុកឲ្យបងប្រុសរបស់នាងនៅទីនេះម្នាក់ឯងទេ យើងមិនមែនជាសមាជិកអ្វីទៀតទេបើការស្លាប់របស់យើងអាចធ្វើឲ្យពួកគេបានស្ងប់ចិត្តនោះអញ្ចឹងពួកគេក៏អាចសម្លាប់យើងពេលនេះបានដែរ ខ្ញុំមកដល់ទីកន្លែងនេះឥឡូវហើយពួកឯងនៅមានពេលចង់ស្លាប់ជាមួយនឹងចវាយរបាយឬមួយក៏យ៉ាងណានឹងកុំស្លាប់ជាមួយនឹងអាឈាមទៅគួរអាម៉ាស់នេះសោះចវាយរបស់យើងបានបង្ហាញផ្លូវយើងហើយឈាមរបស់យើងគឺត្រូវតែស្រក់នៅសមរភូមិត្រូវលាងសម្អាតដោយកិត្តិយសយើងត្រូវតែប្រយុទ្ធ ការពិតពួកគេចង់ធ្វើស្អីនោះចាំមើលសិនទៅមានផតតាំងស្អីទៀតគ្មានផ្លូវទី ពួកគេនៅខាងលើនោះមានអាវុធត្រូវត្រូវទុកឲ្យជោគជ័យនោះជាអ្នកមករកឯងវិញ ឯងកុំខ្លាចកាយចាញ់ឲ្យសោះបើឯងប្រយុទ្ធដោយមោទនភាពឯងគឺឈ្នះរួចទៅហើយឯងមិនមែនប្រយុទ្ធដើម្បីនរណាទេប៉ុន្តែដើម្បីខ្លួនឯងក្រុមរបស់ឯងមានពីរវាខ្លាយទៅជាអំពើហង្សារបស់ឯងជាអ្នកប្រើប្រាស់កម្លាំងហើយផ្លូវនេះវាមាននៅចំពោះមុខឯងរួចទៅហើយឯងត្រូវតែធ្វើដំណើរទៅមុខត្រូវឲ្យបានជោគជ័យ Đừng mày tê ឲ្យចាប់ឡើងតើតើតើឡើងឡានតើដើរលឿនលឿនលឿនលឿនលឿនលឿនតម្លាប់ចុះតម្លាប់ចុះតើចូលតើតើតើណែពួកឯងដឹងថាយើងបានធ្វើអ្វីទេហើយចុះឯងដឹងដែរទេហ្នឹងពួកយើងស្ទើរតែស្លាប់ទៅហើយពួកយើងគ្រាន់តែការពារខ្លួនតែប៉ុណ្ណោះទេបែរមកទៅដល់យើងឆែកឆេឆែកឆេឲ្យឡានឡានទៅ នៅទីនេះហើយត្រូវតែធ្វើដើម្បីខ្ញុំហើយដឹងហើយថាបងមិនអាចទៅបានទេអើសម្លាញ់អ่ะពេលនេះពួកយើងបាននៅជាមួយនឹងគ្នាហើយមែនទេយើងបាននៅជួបជុំគ្នាហើយឥឡូវអត់មានជីវិតរស់នៅខ្លួនឯងបានហើយ ហើយបងក៏ដូចគ្នាដែរពេលនេះឯងតែទៅប្រាប់បង គ្មាននរណាម្នាក់អាចកែប្រែបានឡើយអាចក្រោយនេះប្រត់គេយកលឿនឡើងខាត់ទៅតាមនេះកុំឲ្យវារត់រេសោះវារត់ទៅរ៉ុនលោកមិនអាចចាប់គេបានទេ មានក្តីសម័យមួយខ្ញុំខ្លាចណាស់ប៉ុន្តែខ្យល់បានបក់ខ្ញុំរកលោកលោកចាំបានទេ ការណាត់នេះជាស្អីទៅបើស្អីគូស្នេហ៍មែនទេគូណាត់ស្អីទេអត់ទៅមុខសិនទៅ